សូមប្រុងប្រយ័ត្នត្រីកំពតខំអស់សាច់ទាំងដុំទាំងដុំខំដាច់ភ្នែកគោស្ទឹងមួយកន្លែងក្នុងខេត្តបាត់ដំបង ច្រើនដងមកហើយ ក្រុមការងារប្រតិកម្មរហានៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនដំណឹងជាសាធារណៈ ពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្ដាញសង្គមឲ្យបានជ្រាបថា ដោយបានកត់សម្គាល់ឃើញនឹងមានការបង្ហោះរូបភាពនិងខ្លឹមសារព័ត៌មានស្ដីពីករណីមានសត្វខាំប្រជាពលរដ្ឋដែលចុះលេងទឹកនៅក្នុងស្ទឹងឬអូរនៅមូលដ្ឋានខ្លះនៃស្រុកសំឡូតខេត្តបាត់ដំបង រហូតបណ្ដាលឲ្យដាច់សាច់និងមានរបួសស្លាកស្នាម លើដៃជើងនិងខ្លួនប្រាណផងដែររូបភាពដែលមានភ្ជាប់ជាមួយនឹងខ្លឹមសារនៅក្នុងបណ្ដាញសង្គមផងនោះក៏បានបង្កឲ្យមានការងឿងឆ្ងល់នឹងការព្រួយបារម្ភភ័យខ្លាចនឹងបានសាកសួរគ្នាជាបន្តបន្ទាប់អំពីមូលហេតុនៃករណីខាងលើ។ ដោយមើលឃើញនៅបញ្ហាដោយបានជម្រាបជូនខាងលើ ក្រមការងារប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានតាក់ទងទៅលោកវរៈសនីឯកកៅសុនកាំងអធិការនគរបាលស្រុកសំឡូតដើម្បីបំភ្លឺរឿងនេះហើយលោកអធិការក៏បានឲ្យដឹងថាករណីខាងលើគឺបង្កឡើង ដោយសัตว์កម្ពតគឺត្រីកម្ពត ដែលស្ថិតនៅក្នុងអូទឹកអូឬក៏ទឹកស្ទឹង នៃមូលដ្ឋានខ្លះក្នុងស្រុកសំឡូតខេត្តបាត់ដំបង ហើយបញ្ហានេះពីមុនមកក៏ធ្លាប់កើតមានដែរជាមួយ គ្នានេះក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនដំណឹងចំពោះបងប្អូន ប្រជាពលរដ្ឋដែលអញ្ជើញទៅលេងទឹកអូ ឬទឹកស្ទឹងក្នុងភូមិសាស្ត្រខាងលើ មេត្តាជ្រាបនិងមេត្តាប្រុងប្រយ័ត្នចំពោះបញ្ហានេះផងម្យ៉ាងទៀតក៏សូមម្ចាស់រមណីយដ្ឋាន និងអាជ្ញាធរមូលដ្ឋាន ជួយផ្ដល់ព័ត៌មានទាំងនេះជូនដល់ប្រជាពលរដ្ឋនិងភ្ញៀវដែលបានអញ្ជើញទៅលេងកំសាន្តឲ្យបានជ្រាបជាព័ត៌មានផងញ៉ាំប្រិមិត្តករណីត្រីកម្ពុជាខំដាច់សាច់ទាំងដុំនេះមក នៅព័ត៌មាននេះមានតែប៉ុណ្្នឹងអរគុណជម្រាបលាហើយជួបគ្នានៅអត្ថបទក្រោយៗទៀត